បុរសម្នាក់ត្រូវសង្សារបោកអស់ពីខ្លួន ប្រាណអស់ទាំងម៉ូតូទៀតដោយសារតែនាងប្រើល្បិចមួយនេះបុរសម្នាក់ជិះម៉ូតូទៅលេង ផ្ទះសង្សាត្រូវបានមិត្តស្រីវ័យ24ឆ្នាំខ្ចីម៉ូតូជិះមួយផ្លែតហើយស៊ីដាច់ម៉ូតូមិនឃើញយក មកសង ក៏ប្តឹងដល់ប៉ូលីសស្រាវជ្រាវខាត់ខ្លួនបានកាលពីថ្ងៃអង្គារទី31ខែឧសភា ឆ្នាំ2022នៅចំណុចផ្ទះរបស់ជន សង្ស័យភូមិព្រែកអញ្ចាញសង្កាត់ព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្ដាលប៉ូលីសនិយាយថាជនរងគ្រោះឈ្មោះសោមសំអាត ភេទប្រុសអាយុ32ឆ្នាំ ទីលំនៅនៅភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ខេត្តកណ្ដាលមុខរបររថម៉ូតូកង់3សម្ភារៈបាត់បង់ម៉ូតូមួយគ្រឿងម៉ាក Honda Scorpio ពណ៌លឿងចាស់ពាក់ស្លាកលេខភ្នំពេញ 1CD 1936ចំណែកជនសង្ស័យឈ្មោះផុនស្រីលក្ខភេទស្រីអាយុ24ឆ្នាំជាជនជាតិខ្មែរទីលំនៅ នៅភូមិព្រែកអញ្ចាញសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្ដាលមុខលបជាអ្នកលក់ដូរត្រូវបានឃាត់ខ្លួនប៉ូលីសបានបន្តថាកាលពីថ្ងៃទី21ខែឧសភា ឆ្នាំ2022វេលាម៉ោង12:30នាទីជនរងគ្រោះ បានជិះម៉ូតូទៅលេងផ្ទះជន សង្ស័យដែលត្រូវជាសង្សារនឹងគ្នា ពេលទៅដល់ជនសង្ស័យបានសុំខ្ចីម៉ូតូជនរងគ្រោះថាទៅទិញអីហូបមួយផ្លែតស្រាប់តែទៅបាត់រហូតមិនយកម៉ូតូមកឲ្យជនរងគ្រោះវិញឡើយបន្ទាប់មកជនរងគ្រោះទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ព្រែកឫស្សីឲ្យជួយធ្វើការស្រាវជ្រាវប៉ូលីសបន្តទៀតថា រហូតមកដល់ថ្ងៃទី31ខែឧសភា ឆ្នាំ2022ទើបខាត់ខ្លួនជនសង្ស័យបានយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ